ថ្ងៃ មុនគេរិះគន់ច្រើនពេកអវសុគន្ធកញ្ញាឆ្លើយតបយ៉ាងវែងអន្លាយថានៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ គេនៅចាំបានថាកាលពីយប់ថ្ងៃទី21ខែសីហា ឆ្នាំ2022កន្លងទៅនេះកម្ពុជាតារាចម្រៀងអប់សុគន្ធកញ្ញាបានលើកសរសើរបេក្ខជនសឹមច័ន្ទពន្លឺមិនដាច់ពីមាត់។ ក្រោយបកស្រាយចម្រៀងរួមគ្នាជាមួយបេក្ខជនលឹមតិចមេង អមដោយការសម្ដែងយ៉ាងល្អក្នុងបទដំរីធ្នមស្នេហ៍ពេលបកស្រាយចប់គណៈកម្មការអប់គុណកញ្ញាសរសើរសឹមច័ន្ទពន្លឺថាអ្នកណា ដែលចាប់ក្រុម ជាមួយពន្លឺ ខ្លួនយល់ថាមានសំណាងណាស់ព្រោះពន្លឺជាបេក្ខជនមួយរូបបង្កើតទស្សនីយភាពប្លែកហើយល្អនៅលើឆាកតែម្ដង មិនមែនតែច្រៀងមួយមុខនោះទេ ជាលទ្ធផលនៅពេលនោះបេក្ខជនសឹមច័ន្ទពន្លឺបានទទួល សម្លេងសារច្រើនជាងគេជាប់ top 4ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់คล้ายជាបេក្ខភាពដណ្ដើមពានរង្វាន់កម្មវិធី លំដាប់ថ្នាក់ពិភពលោកខាងលើ នៅសប្ដាហ៍ក្រោយនេះខណៈ top 1បានទៅលើបេក្ខជនលឹមតិចម៉េង top 2នាងដាវីន top 3ថលសុភិតិការលើកឡើងរបស់កម្ពុជាតារាចម្រៀងអប្សុគន្ធកញ្ញាមានទាំងអ្នកគាំទ្រនិងអ្នកមិនពេញចិត្ត ជាហេតុធ្វើឲ្យការជជែកវែកញែកពេញបណ្ដាញសង្គមក្រោយពីមានការជជែកវែកញែកបែបនេះ គេមិនឃើញកម្ពុជាតារាចម្រៀងស្រីរូបនេះឆ្លើយតបបែបណាឡើយទោះជាយ៉ាងណាអ្នកនាងអុកសុគន្ធកញ្ញាបានបង្ហោះរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹកអមដោយ caption ចាក់ដោតថា មិនបាច់សម្ដែងទេ សម្ដែងយូរទៅនាំតែហត់ធម្មតាធម្មតាបែបធម្មជាតិទើបបានយូរអង្វែងកុនជីវិតវាតែប៉ុណ្្នឹងឯង ជីវិតពោលពេញទៅដោយការសម្ដែងវាមិនខុសពីយកបញ្ហា មកសន្សំទុកក្នុងខ្លួននោះទេតាមរយៈការបង្ហោះនេះបើទោះជាកម្ពុជាតារាចម្រៀងស្រីរូបនេះ មិនបានសម្ដៅឆ្លើយតបទៅនឹងរឿងអ្វីក៏ពិតមែនតែអ្នកគ្រប់គ្រងមួយចំនួន បានបញ្ចេញមតិភ្ជាប់ជាមួយបេក្ខជនប្រឡងជាពិសេសបេក្ខជនសឹមច័ន្ទពន្លឺនិងលឹមតិចមេងតែម្ដង ជាក់ស្ដែងក្នុងចំណោមនោះពួកគេបានលើកឡើងថា មិនបាច់សម្ដែងទេធម្មតាធម្មតាដូចបងតិចម៉េងគង់តែមានអ្នកមើលឃើញហើយគេមកស្រឡាញ់គាត់ ដោយមិនចាំបាច់សម្ដែងដូចគេ ខ្លួនក្រប្រាប់ថាក្រ ខ្លួនមាន ប្រាប់ថាមានមិនចេះទៀមទា ផលប្រយោជន៍ពីអ្នកណាចូលចិត្តធ្វើឲ្យមហាជនមានស្នាមញញឹមដូចបងកញ្ញាដែរគួរបញ្ជាក់ថាបើទោះជា caption ខាងលើនេះហាក់មិនឆ្លើយតបចំចំណុចទៅលើបញ្ហាកន្លងមកក៏ពិតមែន តែបើក្រឡេកទៅមើល caption របស់កម្ពុជាតារាចម្រៀងស្រីរូបនេះកាលពីថ្ងៃទី22ខែសីហា ទំនងឆ្លើយតបទៅនឹងការរិះគន់មួយចំនួនដោយលើកឡើងថា មនុស្សម្នាក់ម្នាក់អ្នកណាក៏មានចំណុចខ្សោយក៏មានចំណុចមិនល្អរៀងរៀងខ្លួន តែមនុស្សខ្លះ គេក៏ព្យាយាមកែតម្រូវនៅរាល់អ្វីដែលខ្វះចន្លោះគេព្យាយាមធ្វើឲ្យល្អតាមដែលអាចធ្វើទៅបានមនុស្សម្នាក់មិនអាចបំពេញចិត្តមនុស្ស10នាក់ ឲ្យបានល្អឥតខ្ចោះនោះទេ តែមនុស្សម្នាក់យើងគ្រប់គ្នាមានសិទ្ធិកែតម្រូវ នៅរាល់ចំណុចអវិជ្ជមាននោះត្រូវចេះ appreciate នៅរឿងល្អល្អដែលខ្លួនឯងបានធ្វើ ចេះលើកទឹកចិត្តខ្លួនឯងរឿងណាគួរបង្ហាញរឿងណាគួរលាក់ទុកលាក់ទុកតែចេះកែតម្រូវឲ្យវាបានល្អកុំបើកចំហនៅរាល់ចំណុចខ្សោយរបស់ខ្លួនច្រើនពេកពេលខ្លះវាជាអាវុធចាក់យើងបានគ្រប់ពេល ដរាបណាយើងនៅដើរបាននិយាយបាននិងមើលឃើញនោះ ចំណុចខ្សោយចំណុចមិនល្អនិងចំណុចល្អវានឹងនៅ ជាមួយយើងព្រមព្រំគ្នាឲ្យយើងបំពេញចន្លោះមិនចេះអស់នោះទេចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ